ខ្ញុំនៅពីក្មេងជាក្មេងអ្នកស្រែខ្ញុំតែងតែអង្គុយនៅមុខទូទួហើយខ្ញុំតែងសម័យថាខ្ញុំចង់ចូលទៅក្នុងទូទួមួយហ្នឹងសំបីតែលើកទី1របស់ខ្ញុំក៏បានជន់ឆាអត់បានកម្មវិធី live គ្រាន់តែជំរុះរូបថតខ្ញុំតែបាត់ឯហ្នឹងអញ្ចឹងខ្ញុំក៏បានទឹកចិត្តខ្ញុំក៏ប្រឡងម្ដងទៀត ហើយខ្ញុំក៏ធ្លាក់ម្ដងទៀតឲ្យតែកម្មវិធីនឹងប្រគួតគឺខ្ញុំតែងតែមើលរហូតខ្ញុំមិនដែលបោះបង់វាចោលហើយខ្ញុំតែងតែមើលតម្រងពុកម៉ែបងប្អូនទាំងអស់គ្នាស្គាល់ខ្ញុំជាមើលឯកសភារតនៅពេលនេះខ្ញុំធ្លាប់បានឆ្លងកាត់កម្មវិធីប្រគួតរហូតដល់4កម្មវិធីហើយកម្មវិធីទាំងអស់មិនមែនសុទ្ធតែជោគជ័យទេគឺខ្ញុំបរាជ័យរហូតដល់3កម្មវិធីខ្ញុំជោគជ័យតែមួយកម្មវិធីទេយើងមានមហិច្ឆតាដែរគឺខ្ញុំចង់ជាប់លេខ1តែតែខ្លួនឯងស្អាតដែរណាប៉ុន្តែចង់បានលេខ1 នៅពេលដែលប្រកួតហ្នឹងហើយអ្វីដែលខ្ញុំប្រាថ្នាគឺបានហើយគឺខ្ញុំបានជ័យលាភីលេខ1ទាំងដែលខ្ញុំផឹងវាហើយកម្មវិធីមួយហ្នឹងថ្មីត្បិតតែវាអត់ធំដុំប៉ុន្តែវាជាអ្វីដែលខ្ញុំចង់បានព្រោះជាកម្មវិធីប្រកួតប្រជែងម៉ាក់ប៉ារបស់ខ្ញុំក៏តែងតែប្រាប់ខ្ញុំថាអឺគាត់ជាអ្នកខ្សែប៉ុន្តែគាត់អត់មានអីឲ្យខ្ញុំទេគាត់តែងតែប្រាប់ថាឲ្យខ្ញុំប្រឹងរៀន